បាទសួស្តីឥឡូវយើងវិលមកជួបគ្នាសារជាថ្មីម្ដងទៀតអឺវីដេអូមុនខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នារួចមកហើយអំពី make decision អឺ decision making ឥឡូវនៅក្នុងវីដេអូនេះខ្ញុំនឹងបញ្ជាក់លម្អិតអំពី decision នីមួយៗ ឬក៏យើងនិយាយថាលក្ខខណ្ឌនីមួយនីមួយឥឡូវយើងចាប់ផ្ដើមមក detail អំពី is statement ឬក៏ is condition ទាំងអស់គ្នាបាទអញ្ចឹង is condition វាមានទម្រង់ syntax របស់វា ដែលតម្រូវឲ្យអ្នកទាំងអស់គ្នាធ្វើការចាំបាទធ្វើការចាំឬក៏សរសេរនៅ syntax នេះចំណាំ ទី1គឺ is បាទគឺ is ដើមដោយ keyword is អក្សរតូចបាទគឺអក្សរតូចទាំងទាំងពីរអក្សរតូចបន្ទាប់មកគឺយើងដាក់នៅ condition នៅក្នុងរង្វង់កញ្ចក់ condition ហើយយើងចាប់ផ្ដើមបើកសំណុំបើកសំណុំហើយយើងនឹងទៅសេនៅ statement ដែលយើងចង់ឲ្យឲ្យឲ្យវាបញ្ជាក់អំពីលក្ខខណ្ឌខាងលើរួចហើយយើងបិទសំណុំវិញ នេះគឺជា structure ឬក៏យើងហៅថា syntax របស់ e-connection បាទគឺខ្លីងាយស្រួលចាប់ឥឡូវយើងមកមើលអំពី flow របស់វាអញ្ចឹងនៅពេលដែលកម្មវិធីរបស់យើងដំណើរការវានឹងមកពិនិត្យមើលលក្ខខណ្ឌវាមកពិនិត្យមើលលក្ខខណ្ឌហើយវាសិក្សាមើលថាតើលក្ខខណ្ឌ របស់យើងពិតឬក៏មិនពិតបាទពិតឬក៏មិនពិតអញ្ចឹងបើសិនជាវាពិតវានឹងដំណើរការបន្តមកដល់ statement វានឹងដំណើរការ បន្តមកដល់ statement រួចអំពីដំណើរការបន្តមកដល់ statement ហើយវានឹងបញ្ចប់នៅ condition បញ្ចប់នៅ condition រីឯ condition នេះដែរប្រសិនបើវាមិនពិត វានឹងដំណើរការមកបញ្ចប់នៅ condition ដូចគ្នារួចវាចាប់ផ្ដើមបោះតម្លៃចេញ មកក្រៅឥឡូវយើងចូលទៅមើលឧទាហរណ៍មួយពាក់ព័ន្ធជាមួយនឹង if condition បាទយើងមានឧទាហរណ៍មួយបាទអញ្ចឹងនៅក្នុងឧទាហរណ៍នេះគេបានប្រកាសអថេមួយឈ្មោះថា score ប្រភេទជាចំនួនទស្សភាគ បាទបានន័យថាមានក្បៀសអញ្ចឹងគេធ្វើការបញ្ចូលពន្ទុនឹងតាមរយៈការបោះនៅ clear មួយ ប្រាប់ឲ្យគេធ្វើការបញ្ចូល please enter score អញ្ចឹងនៅ ពេលដែលគេចាប់ផ្ដើមបញ្ចូលទៅ score បានន័យថាគ្មានលក្ខខណ្ឌចន្លោះណាទេគឺយើងបញ្ចូលធម្មតាចាប់ពីឧទាហរណ៍ថាខ្ញុំបញ្ចូល50នោះវានឹង load message មក score ភាគរយ0.2បាទបានន័យថា 50គឺវា50ចុច00ចំនួន2ដងណា50ចុច00ចំនួន2ដង is a pass អញ្ចឹងវាវានឹងលោតមកប្រាប់យើងថាពិន្ទុ50គឺជាប់អញ្ចឹងយើងចូលទៅទស្សនា នៅក្នុងការសរសេរកូដជាក់ស្ដែងទាំងអស់គ្នាឥឡូវយើងចូលមកដល់កម្មវិធី deal របស់យើង យើងចុចទៅលើ file យកពាក្យថា source file ឥឡូវយើងដំណើរការសរសេរកូដតែម្ដង include stdio.h int main return 0ឥឡូវយើងចាប់ផ្ដើមប្រកាសនៅអថេមួយឈ្មោះវាថា score float score ឥឡូវយើងចាប់ផ្ដើម print តម្លៃ score ចូល please enter score បាទបន្ទាប់មកយើងធ្វើការ scan s យើងដាក់ថាភាគរយ s ក្បៀសមួយមក and score ឥឡូវយើងអាចធ្វើការបញ្ចូលនៅ score បានហើយយើងចាប់ផ្ដើមសរសេរនៅ condition បាទយើងចាប់ដើមសរសេរនៅលក្ខខណ្ឌដើម្បី check មើលចឹងខ្ញុំសរសេរប្រសិនបើ score ធំជាងឬស្មើនឹង50ចឹងខ្ញុំនឹងបោះនៅ statement print print s ខ្ញុំដាក់ថា score បាទភាគរយ d is pass បាទ is pass តោះមកយើងក្បៀសវាមួយមកគឺ score គឺ score បាទសន្ទុះត្រង់នេះគឺភាគរយភាគរយ s ភាគរយ s ហើយយើងចុចវាមកឬក៏យើងអឺសរសេរតែម្ដង0.2បាទអញ្ចឹងបានន័យថាបើយើងបញ្ចូល70 70.00តបមកគឺយើងបៀសវាមកអឺយើងសៀវវា យើងដាក់ថា x3 is con ហើយយើងយក c source ហើយយើងចុចសៀវវាមកឥឡូវយើងដំណើរការ run នៅអឺកម្មវិធីរបស់យើងឥឡូវខ្ញុំចាប់ផ្ដើមបញ្ចូល score ស្មើនឹង50អញ្ចឹងពិន្ទុ50ជាប់ឥឡូវយើងសាកល្បងបញ្ចូល តម្លៃដែលតូចជាង50បាទឧបមាថា40ជាង program របស់យើងវានឹងអឺជួបនៅលក្ខខណ្ឌមិនពិត ហើយវានឹងដំណើរការបញ្ចប់នៅកម្មវិធី របស់យើងដូចគ្នាឥឡូវយើងសាររ៉ាន់សាជាថ្មី ហើយយើងបញ្ចូលបន្ទុកចំនួន100អញ្ចឹង score ស្មើនឹង100 is pass បាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នេះសូមអរគុណយើងនឹងបន្តជួបគ្នានៅវីដេអូក្រោយទៀត